Do you want to know? សំពតវិធានសំអូណាសុនកាត់ចិត្តណាទៅស្ងប់អើយលោកមិនគួរអាយុខ្លីអញ្ចឹងសោះទុំពលឹកនេះជាសម្បត្តិធ្វើដំណើររបស់នាងហើយ ចូលនាងកាត់ឲ្យជាប់ដើម្បីធ្វើដំណើរចូលទៅថ្វាយបង្គំព្រះចលាមនីចែកដីព្រោះនាងនៅតែម្នាក់ឯងគ្មាននរណានាំផ្លូវទេអឺអឺអឺអឺអឺអឺអឺអឺអឺអឺអឺអឺ ទេអឺជួយជួយសង្កត់នឹងចុះមកជួយសង្កត់នឹងចុះមកអឺអឺអឺអឺចាប់ប្រស័យវាទាញទេមើលទៅអូនទៅអូនអូនអូនអូន Lương lại, lương lại, lương lại, lương lại tạo sam ma tạo từ ơi sân ơi ប់សាន់បងឡាយឈប់សាន់អាចខ្ញុំសំបាច់សាយទៅរកប្តីខ្ញុំផងបងកំបោលលេងទេ កំដរមិនទេអ្នកខ្ញុំអូយទៅអើយអើយជួយផងជួយផង Do you want to know?